អឺចូលការ នៅបួសការនៅបួសជាសង្ឃមានលោកគាត់ធម្មទេសនាថា មិនបានកើតខ្លាចជាជាព្រាយអញ្ចឹងមិនបានហើយមានអ្នកជួបនឹងចំនួន3នាក់ប៉ុន្តែពេលហ្នឹងខ្ញុំខ្ញុំខ្ញុំខ្ញុំប៊ូហើយណាខ្ញុំប៊ូ ដល់ពេលខ្ញុំបួសហើយថ្ងៃមួយហ្នឹងក៏គេអឺនិមន្តនិមន្តប្រសង់វត្តខ្ញុំហ្នឹងអឺពីរអង្គអញ្ចឹងខ្ញុំមួយអង្គហើយទៅជាមួយលោកឪលោកឪជាចៅអត្តការហ្នឹងដល់ពេលទៅទៅទៅសោតហ្នឹងកន្លែងទួលទីទួលមួយនៅសក់កណើតខ្ញុំតែខ្ញុំអត់បញ្ចេញឈ្មោះទេណាទួលហ្នឹងអឺយើងសូត្រមន្តនឹងពួកអីមួយឆ្នាំគេធ្វើបន់ម្ដងអីចឹងទៅធ្វើដូចពិធីអីចឹងទៅណា ដល់ពេលមុនលោកសូត្រមុនអញ្ចឹងទៅពេលល្ងាចអញ្ចឹងទៅនៅសូត្រនោះកន្លែងហ្នឹងនៅនៅនៅរៀងបឹងរៀងឆ្ងាយពីភូមិជីទៅចូលទៅបឹងហ្មងហើយកន្លែងហ្នឹងវាមានខ្ញុំគ្នាទៅតាហ្នឹងហើយអ្នកភូមិគេទៅធ្វើបន់ធ្វើអីហ្នឹងទៅអញ្ចឹងទៅអឺខ្ញុំសូត្រមន្តជាមួយលោកឪអីចប់ទាំងមានកូនសិស្សម្នាក់ដែលដប់អញ្ចឹងក៏កន្លែងទីទួលហ្នឹងក៏នៅចិត្តអឺវត្តដែល វត្តផ្សេងទៀតដែលលោកឪស្គាល់អញ្ចឹងណាអញ្ចឹងក៏និមន្តទៅលេងវត្តហ្នឹង នៅចិត្តហ្នឹងដែរប៉ុន្តែជិះទៅកាត់ព្រៃគឺព្រៃសតហ្មងមានតែផ្លូវមួយដែលយើងសម្រាប់ប្រជាជនយើងបើកដឹកតំណាំពេលប្រមូលផលអីចឹងណាតែនៅក្នុងព្រៃហ្នឹងអឺគឺផ្លូវហ្នឹងគឺព្រៃគ្រប់ទៅដោយព្រៃហ្មងព្រៃក្នុងព្រៃដែរវត្តហ្នឹងក៏នៅរៀងក្នុងកណ្ដាលព្រៃដែរ ហើយអញ្ចឹងយើងជិះទៅអញ្ចឹងធម្មតាជិះទៅអត់អីយើងមានអីតែខ្លាចទាំងពេលយើងប្រលប់ប្រលប់ជិះទៅសុតមុនចប់ខ្ទង់ម៉ោង6ម៉ោង7យប់អីចឹងធម្មតាជិះទៅអញ្ចឹងអឺទៅលេងនៅវត្តដែលនៅចិត្តនឹងហើយឈ្មោះនេះវត្តហ្នឹងអត់បញ្ចេញអឺអត់អត់ហ៊ានបញ្ចេញឈ្មោះអឺប៉ុន្តែដល់ពេលយើងខ្ទង់ម៉ោងដូចជាម៉ោង10កននិមន្តចេញពីវត្តនឹង មកវិញចឹងទៅ10យប់10យប់ហើយធ្វើគេក្នុងវត្តហ្នឹងខ្ញុំតើពេលហ្នឹងខ្ញុំទៅសូត្រមន្តដូចខ្ញុំនិយាយមិញហ្នឹងខ្ញុំទៅសូត្រមន្តនៅកន្លែងទីទួលដែរនៅចំណាំធ្វើបនចំណាំធ្វើបនរាល់ឆ្នាំហ្នឹងដល់ពេលសូត្រមន្តហើយក៏ទៅនិមន្តទៅលេងវត្តដែលនៅចិត្តហ្នឹងចិត្តហ្នឹងប៉ុន្តែវត្តហ្នឹងជិះទៅកាត់ព្រៃផ្លូវព្រៃសតចឹងណាដល់ពេលអញ្ចឹងទៅម៉ោង10យប់ក៏និមន្តមកវិញនិមន្តវិញមានកូនសិស្សដប់អញ្ចឹងហើយខ្ញុំនៅគង់នៅកដាលហ្នឹងហើយលោកឪ គង់កយដល់ពេលអញ្ចឹងទៅជីជីចេញពីក្រោយវត្តបានប្រហែលជា200ម៉ែត្រមានផ្លូវមួយផ្លូវមួយហោះពីលើម៉ូតូមកហោះពីលើម៉ូតូហើយភ្លើងធំតាមពិតភ្លើងនោះភ្លើងភ្លើងព្រាយហើយបន្ទាប់ភ្លើងបើមិនដូចភ្លើងនិយាយទៅធំហោះចិត្តម៉ូតូហោះពីលើហោះពីលើម៉ូតូលើកពស់ពស់ពស់ប្រហែលដូចអាប់ អឺវាមិនមែនជាអាបវាលក្ខណៈប្រភេទព្រាយតែវាភ្លើងយើងយើងខៀវដែរប៉ុន្តែធំប្រពន្ធថាប្រពន្ធកជើប្រពន្ធល្អីយើងហ្នឹងវាហោះកាត់ពីលើហើយដំបងឡើយហ្នឹងខ្ញុំហោះពីលើម៉ូតូបានហ្មងហោះពីលើម៉ូតូយើងលបឿនម៉ូតូយើងបើកប៉ុណ្ណាហោះលើប៉ុណ្ណឹងអញ្ចឹងអឺខ្ញុំក៏កថាប្រហែលជាឃើញតែតែឯងឯងអញ្ចឹងណា តែដល់ពេលហើយក៏ឃើញកូនសិស្សកូនសិស្សនឹងវាឈ្មោះអាសុកហើយដល់ពេលហើយវាបើកម៉ូតូវាអោនចេះវាអោនអញ្ចឹងវាអត់ហ៊ានទេវាអត់ហ៊ានមើលផ្លូវចំព្រោះវាដឹងពីលើវានៅពីលើឃើញនៅពីលើហើយដល់ពេលអញ្ចឹងទៅលោកឪក៏ឃើញកូនសិស្សដឹងថាកូនសិស្សឃើញអញ្ចឹងណាលោកក៏ឃើញដែរដល់ពេលហើយក៏លោកមានសង្កេតការថានៅលើលោកក៏ហ៊ានហោះដែរដល់ពេលអញ្ចឹងទៅអឺកូនសិស្សដឹងថា លោកឃើញទាំងអស់គ្នាអញ្ចឹងក៏លែងសូវខ្លាចទៅມັນទុះទៅក៏ហោះទៅបាត់ទៅប៉ុន្តែអាអាភ្លើងដែលដែលនៅពីលើយើងហ្នឹងអត់មានអត់មានអត់មើលឃើញស្មោះធម្មតាពលឺអំពូលឃើញតែភ្លើងហើយយើងនៅក្រោមហ្នឹងអត់មានស្មោលទេពីភ្លើងជាទូទៅភ្លើងដូចយើងប្រចាំងភ្លើងខ្វាអញ្ចឹងយើងមានស្មោលតែភ្លើងហ្នឹងគឺភ្លើងហ្នឹងមិនឃើញតែក៏អត់ឃើញអត់មានឃើញស្មោលយើងហ្នឹងហោះលើពីលើហើយអឺដែលខ្ញុំធ្លាប់ឃើញព្រាយហ្នឹង បើសន្តានពាយហ្នឹងបើពាយក្បាល8មានមានភ្លើងធំមួយហើយមានអាកូនវាហោះពីក្រោយដូចជា7 8គ្រាប់អីចឹងតាមពីក្រោយព្រិចព្រិចព្រិចដូច7 8អញ្ចឹងប៉ុន្តែដឹងមានភ្លើងធំមួយហ្នឹងក៏ខ្ញុំធ្លាប់ជួបផ្ទាល់ដែរពេលពេលដែលខ្ញុំកំពុងអឺរៀនធរអញ្ចឹងណាពេលហ្នឹងខ្ញុំអង្គុយរៀនធរមួយ មួយលោកអង្គណែនណែនផ្សេងអញ្ចឹងនៅលើគាត់ហើយលោកឪក៏លោកនិមន្តគង់នៅលើគាត់ដែរហើយក៏លោកឃើញពីចម្ងាយអញ្ចឹងលោកដំបងឡើយស្មានតែផ្កាយហើយផ្កាយថាផ្កាយស្មើនឹងឲ្យធំហ៎ដល់ពេលមកពីរៀងខាងលិចមកខាងលិចវត្តគង់ពីលើវត្តក៏ឃើញឃើញចំណាំមើលមិនទុះមកចិត្តទៅចិត្តទៅចិត្តវត្តទៅចិត្តវត្តទៅដល់ពេលហ្នឹងហើយឃើញគឺពីក្បាល8មកដល់ពេលមកគៀកទៅទៅដឹងថា ឬក៏ព្រួយក្បាលព្រាយហើយដល់ពេលហោះមកដល់ចិត្តវត្តអញ្ចឹងអត់ហ៊ានហោះចូលវត្តទេពូប្រហែលជាមិនមែនព្រាយវត្តណាអញ្ចឹងហោះកាច់ទៅជើងវិញកាច់ទៅជើងវិញទៅយើងដឹងច្បាស់ថាព្រាយពូអីឃើញមានកូននេះព្រិចព្រិចពេចតាមក្រោយទៀតជួព្រាយមកព្រាយនឹងបត់ពិសោធន៍ដែលខ្ញុំធ្លាប់ជួបព្រាយផ្ទាល់ហើយពេលជួបអញ្ចឹងសម្បីតែនឹកឃើញក៏ព្រឺសបល់ដែរតោះនាំតែកាពេលជួបផ្ទាល់ទៀតហើយនិយាយទៅបត់ពិសោធន៍ដែលជួបព្រាយគឺគឺជួបញឹកហ្មងការដែល នៅលោកគឺជួបញឹកហ្មងមូលហេតុអីបានបានយើងដឹងថាវាជាព្រាយហើយយើងមានអំណះណាអីដែលថាវាព្រាយហ្មងហើយយើងប្រកាសថាវាជាព្រាយអឺជាទូទៅបើយើងយើងឮតាមចាស់ចាស់គាត់ប្រាប់ថាព្រាយភ្លើងចេះចេះចេះចេះកាលយើងនេះក្មេងតែដល់ពេលយើងយើងធំដឹងក្តីទៅក៏យើងជួបផ្ទាល់ចឹងមែនវាអញ្ចឹងមែនប៉ុន្តែបើយើងគាត់ថា ឥឡូវបើសិនជាវត្ថុអីឬក៏អំពូលម៉ែតអីវាអាចហោះបានអត់គឺវាអាចហោះបានអញ្ចឹងវាហេតុអីក៏មានភ្លើងដំហោះហោះពីលើឬក៏អត់មានស្មោទៀតហើយមានអឺអាភ្លើងព្រិចព្រិចព្រិចព្រិចតាមក្រោយនឹងយើងយើងឆ្ងល់ថាអឺអាហ្នឹងជាជាអឺជាវត្ថុដែលគេបង្កើតឡើងឬក៏វាជាព្រាយមែនតែជាទូទៅយើងអាចថាវត្ថុតែឃើញអាហ្នឹងរូបរាងដូចចាស់ចាស់ប្រាប់ពីដើមវាអីដូចដូច ពួកអីវាភ្លើងធំបើសិនជាភ្លើងដូចភ្លើងដ្រូនអីយើងទូចទូចហេតុនឹងជួបព្រាមានពណ៌ខុសគ្នាអីអត់អឺជីទូទៅឃើញភាកច្រើនឃើញតែពណ៌យើងខៀវភាកច្រើនវាយ៉ាងហ្មងបាទតែជួបអាព្រឹងអាយ៉ាងហ្មងពណ៌អីគេពណ៌ពណ៌ពួកទូចយើងទូចចេកអឺចូលការនៅបួសការនៅបួសជាសង្ឃមានលោកគាត់ធម្មទេសនាថា មិនបានកើតឆ្លាតជាជាព្រាអញ្ចឹងមិនបានកើតអឺ មូលហេតុដែលកើតជាព្រាយហ្នឹងបើតាមខ្ញុំខ្ញុំសិក្សាបានតិចតួចអីចឹងណាហើយក៏ស្ដាប់អឺព្រះអង្គលោកសង្ឃដីកាមានសង្ឃដីកាលោកទេសនាអីចឹងថាមូលហេតុដែលកើតមានជាព្រាយហ្នឹងឬមកពីមូលហេតុដូចជាអឺអ្នកធ្វើបាបច្រើនឬក៏និយាយទៅគឺអ្នកធ្វើបាបអ្នកមានមានមានកម្មអ្នកមានកម្មច្រើនច្រើន កើតទៅជាព្រាយជាអសុរកាយអញ្ចឹងទៅអូអញ្ចឹងមិនមែនចេញពីពេលមនុស្សស្លាប់ទៅជាព្រាយទេអឺតាមពិតទៅមនុស្សមនុស្សស្លាប់មនុស្សស្លាប់ហ្នឹងគឺទៅប្រឡឹងបាត់ហើយអឺគឺជាដាច់គឺឧទាហរណ៍ដូចថាបាត់ខ្មោចលងហ្នឹងហើយបើថាឧទាហរណ៍បើសិនករណីខ្មោចលងខ្មោចលងតាមពិតខ្មោចហ្នឹងមិនមែនលងទេមិនខ្មោចអ្នកស្លាប់ហ្នឹងអ្នកលងតាមពិតអមនុស្សផ្សេងទៀតទេដែលមក ស៊ីកម្រងសាកសពស៊ីខ្ទុះស៊ីឈាមអីចឹងស្លាប់ហ្នឹងហ្នឹងហើយដល់ពេលហ្នឹងចឹងយើងទៅចំពេលហ្នឹងចឹងគេលងគេអីចឹងហើយព្រាយហ្នឹងក៏ដូចគ្នាដែរជួនកាលអ្នកមានកម្មច្រើនអីចឹងទៅធ្លាក់ទៅនរកកើតពីនរកទៅមកកើតជាអសុរកាយអញ្ចឹងអូអញ្ចឹងមានតាមកម្មកម្មរហូតអញ្ចឹងអញ្ចឹងអ្នកដែលអ្នកដែលអូម៉ាថាអាហ្នឹងនិយាយតាមអាផ្លូវក្នុងអញ្ចឹងណាបាទបើសិនយើងធ្វើល្អយើងកើតជាមនុស្សអញ្ចឹងអញ្ចឹងពួកហ្នឹងដែលកើតជាព្រាយហ្នឹងគឺធ្វើអាក្រក់ពីមុនពីមុនក៏ជាមនុស្សដែរហ្នឹងហើយ អាហ្នឹងមិនមែនមកចាប់ជាតិជាមនុស្សទេគឺជាព្រាយជាព្រាយនេះវិញទៅហ្នឹងហើយហ្នឹងហើយអ្នកនរគ្នាឥឡូវអកសម្បត្តិវីដេអូហើយចាំមកតាមដានចុះតាមដានទស្សនានៅវីដេអូក្រោយទៀតមានរឿងរឿងសារហាងសារទៀតអ្នកនរគ្នាហើយរឿងនេះគឺយើងទៅបើកឆាកអេផ isode 1អញ្ចឹងរៀងក៏អញ្ចឹងនេះព្រឺ spoil ព្រឺក្បាលដែរខ្ញុំមិនដែរជួបព្រាយទេគាត់ដែរជួបគាត់នៅតាមជនបទខ្ញុំខ្ញុំធ្លាប់នៅខេត្តដែរតែ ខ្ញុំនៅតាមផ្សារតាមអីចឹងអ្នកគ្នាអត់ដែរសូវជួបទេ3អ្នកគាត់នេះដែរជួបអត់ជួបដែរអញ្ចឹងចាំមើលអេពីសូតក្រោយទៀតអ្នកគ្នាមានរឿងអីវាកើតឡើងអ្នកដែរជួបទេនៅមួយទៀតអ្នកគ្នា នៅរឿងមួយទៀតដែលយើងជួបជុំគ្នានៅក្នុងផ្សាររឿងហ្នឹងក៏ក៏ក៏ព្រឺព្រួយដែរអញ្ចឹងទស្សនៈអេចឹងអ្នកគ្នាទៅក្នុងផ្សារយើងទៅទាំងអស់គ្នាទៅទាំងអស់គ្នាតែជួបតែប្រហែលអ្នកគាត់ខ្ញុំអត់អីអញ្ចឹងខ្ញុំចាំស្ដាប់ដែរអ្នកគ្នាតែរឿងហ្នឹងខ្ញុំ យើងរាប់ស្ដាប់ហើយក៏យើងព្រឺសបល់នេះដែរអ្នកនរអញ្ចឹងអ្នកនរចាំស្ដាប់ទៅហ្នឹងហើយអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ